ទស្សនិកជនមកងាកចាប់អារម្មណ៍ពាក់ព័ន្ធជាមួយនឹងអ្នកជំងឺដែលកំពុងសម្រាប់ជីបបាល់នៅមន្ទីរពេទ្យគុណធបុផាគឺថាលោកបានទទួលនៅការឧបត្ថម្ភគ្រឿងឧបភោគបរិភោគដើម្បីសម្រាលបន្ទុកក្នុងការថែទាំនៅការជួបលំបាកផ្នែកជីវភាពគណៈដែលមន្ទីរពេទ្យនេះត្រូវការជំនួយសរបាសធននានាដើម្បីជួយព្យាបាលកុមារនៅក្នុងប្រទេសកម្ពុជាដោយឥតគិតថ្លៃ។ មន្ត្រីតំណាងមន្ទីរពេទ្យគុណធៈបំផាបានឲ្យដឹងថាអ្នកជំងឺដែលស្នាក់នៅព្យាបាលមន្ទីរពេទ្យសពរដ្ឋធននេះបានប្រមាណជា150នាក់នៅថ្ងៃទី4កញ្ញានេះបានទទួលនៅអំណោយជាគ្រឿងឧបភោគបរិភោគពីសាលារៀន Amazon ដើម្បីដោះស្រាយនៅជីវភាពរបស់ពួកគាត់ក្នុងការធ្វើដំណើរជូនកូនមកក្នុងមន្ទីរពេទ្យគុណធៈបំផានេះបើតាមប្រសាសន៍របស់លោកឈឹមសង្ហា នាយកប្រតិបត្តិសាលារៀន Amazon បានដឹងថាកម្មវិធីចែកអំណោយនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីវប្បធម៌នៃការចែករំលែកទុក្ខលំបាកនិងចេះជួយគ្នាទៅវិញទៅមកចំពោះអ្នកដែលមានជីវភាពលំបាកជាមួយគ្នានេះដែរក៏លោកក៏ចង់បង្ហាញដល់សិស្សសានុសិស្សនិងបុគ្គលិកឲ្យមានស្មារតី និងបណ្ដុះគំនិតក្នុងការងារមនុស្សធម៌ព្រមទាំងបង្ហាញពីគំរូល្អក្នុងការងារជួយសង្គមជាតិយើងផងដែរថ្ងៃនេះដែរយើងនឹងយើងបានរៀបចំកម្មវិធីសប្បុរសធម៌របស់សាលារៀន Amazon ក្នុងគោលបំណងទី1គឺយើងចង់បណ្ដុះគំនិតឲ្យក្មេងចំនួនក្រោយណាមានហៅថាគំនិតជាមនុស្សធម៌ណានៅពេលដែលយើងខ្លាយជាមនុស្សធម៌ហើយគឺយើងជួយគ្នាទៅវិញទៅមកបានហើយហើយគោលបំណងទី2នោះគឺយើងចង់បណ្ដុះគំនិតឲ្យមានវប្បធម៌ចែករំលែកអញ្ចឹងនៅពេលដែលយើងបណ្ដុះគំនិតឲ្យមនុស្សទាំងអស់នោះមានវប្បធម៌ចែករំលែកអញ្ចឹងនៅពេលដែលមនុស្សមានការខ្វះខាតគឺយើងអាចជួយគ្នាទៅវិញទៅមកបានទី3នេះយើងចង់ធ្វើជាគំរូល្អសម្រាប់ប្រជាពលរដ្ឋ ពាក្យថាគំរូល្អពេលនេះ មានន័យថាយើងត្រូវតែធ្វើមិនឲ្យ ក្មេងចំនួនក្រោយគឺគេធ្វើតាមយើងសូមបញ្ជាក់ថាជារៀងរាល់ថ្ងៃមានកុមារប្រមាណជាង2000នាក់បានទៅ ទទួលការព្យាបាលជំងឺដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគុណធបុផាដែលមានសាខាចំនួន5កន្លែង ទាំងនៅរាជធានីភ្នំពេញនិងខេត្តសៀមរាបជាដើមបាទនេះជាការចូលរួមរបស់វិស័យឯកជនក្នុងការ ផ្ដល់នៅគ្រឿងឧបភោគបរិភោគក៏ដូចជាឃើញសាធារណជនមួយចំនួនក៏បានផ្ដល់ឧបត្ថម្ភនៅថវិកាដើម្បីផ្គត់ផ្គង់មន្ទីរពេទ្យគុណធបុផាដែលលោកតែងតែជួយព្យាបាលកុមារហើយមិនថាតែមិនធំ1000អ្នក2000អ្នកគឺរាប់ម៉ឺនរាប់លានអ្នកព្រោះថាជារៀងរាល់ថ្ងៃអ្នកជំងឺដែលទៅព្យាបាលនៅមន្ទីរពេទ្យគុណធបុផាមិនក្រោម2000អ្នកទេបានរា ទាំង5សាខាទាំងរាជធានីភ្នំពេញនិងសៀមរាបដូច្នេះជាការចូលរួមរបស់សាធារណជនហើយក៏សូមបន្តនៃការឧបត្ថម្ភបែបនេះទៀតដើម្បីគុតគង់ក៏ដូចជាការគ្រប់គ្រងដល់មន្ទីរពេទ្យមួយនេះឲ្យមានសមត្ថភាពក្នុងការព្យាបាលកុមារនៅក្នុងប្រទេសកម្ពុជាបាទអរគុណច្រើនទស្សនិកជនឃើញថាពេលវេលាយើងក៏បានដល់ទីបញ្ចប់ហើយ